Hello ជម្រាបសួរបងប្អូនខ្មែរទាំងអស់ដែលនិយមទស្សនាវីដេអូរបស់ខ្ញុំឥឡូវនេះខ្ញុំកំពុងឈរនៅខាងមុខខ្លងខេត្តវត្តពោធិវង្សារាមចុងតាប់បងប្អូនឥឡូវនេះខ្ញុំនឹងធ្វើដំណើរចូលទៅខាងកណ្ដងទស្សនាព្រះវិហារវត្តចុងតាប់ដែលរៀបចំនឹងបញ្ចុះខាន់សីមានៅខេត្តខាងមុខឥឡូវនេះបងប្អូនធ្វើដំណើរជាមួយនឹងខ្ញុំបាទបងប្អូនកុំភ្លេចជួយចុច like ចុច subscribe ចុចជាវ fake បាទបងប្អូនគិតលើករៀបដែរមួយផងឥឡូវនេះបងប្អូនធ្វើដំណើរជាមួយនឹងខ្ញុំចូលទៅខាងកណ្ដុងបាទគឺវត្តពូធីវងសារាមពូធីវងសារាមចុងតប់បាទបងប្អូនធ្វើដំណើរជាមួយនឹងខ្ញុំជួបជាមួយនឹងខ្ញុំបាទសម្រាយវិបុលបាទខ្ញុំនឹងសម្រាយឲ្យបងប្អូនបានដឹងថាវត្តពូធីវងសារាមនេះមាននាមវត្តយ៉ាងណាទីតាំងនៅទីណាបាទបងប្អូនតាមដានជាមួយនឹងខ្ញុំធ្វើដំណើរទៅ அப்படியே បាទដឹងហើយវត្តពុទ្ធិវង្សារាមចុងតបគឺ បានកសាងប្រវត្តិថ្មី បាទប្រជាអធិការក៏ដូចជាគណៈកម្មការអារាមាភិបាលវត្ត កំពុងតែរៀបចំ បាទមិនចោះខាន់សីមានៅថ្ងៃខាងមុខបងប្អូនបាទនៅថ្ងៃ20នៅថ្ងៃ7 8 9ខែ មេសាឆ្នាំ2023បាទទីតាំងគឺខេត្តប្រសិទ្ធប្រាំងបងប្អូនស្រុកកំពង់បាទបងប្អូនស្រុកកំពង់ខេត្តប្រសិទ្ធប្រាំងខេត្តត្រាវិញបងប្អូនអឺគឺមានទីតាំងជាភាសាវៀតណាម គឺអាប់លឿងវ៉ាអាអាប់វ៉ាឡាក់អាសាលឿងវ៉ាវៀងចុកឋាន់ ត្រវុនបងប្អូនឥឡូវនេះធ្វើដំណើរជាមួយនឹងខ្ញុំចូលទៅខាងចំណងប្រវាបរិវេណវត្តជាដើមដើម្បីបងចែកជូនបងប្អូនទស្សនាទាំងអស់គ្នាបាទឥឡូវនេះធ្វើដំណើរបន្តិចដំណើរបន្តិចត្រង់ ចូលទៅខាងចំណងបងប្អូនបងប្អូនចូលទៅខាងកណ្ដោគឺបងប្អូនឃើញហើយគឺ មានដើមត្នោតបងប្អូនដើមដើមត្នោតដើមជាជួរផ្លូវដែលធ្វើដំណើរចូលទៅបរិវេណវត្ត នឹងមានបង្គោលភ្លើងបាទមានលក្ខណៈក្បូរក្បាច់ខ្មែរយើងគួរភ្លើងដើម្បីបើភ្លើងពីយប់ឲ្យភ្លឺច្បាស់បាទបងប្អូនឃើញហើយគឺមានដំណត់បាទជាជួរដំណត់តូចក៏មានត្រង់ធំធំក៏មានបាទបាទនឹងថាវត្តអឺពុទ្ធីវងសារាមចុងថប់ស្ថិតនៅអឺអឺភូមិចុងថប់អឺ ស្រុកកំពង់ខេត្តប្រសិទ្ធពេងខ្មែរក្រមយើងបងប្អូនឥឡូវនេះជាងមួយពីចង្អាយឃើញថាជាងឬមួយត្រាក់ទ័របាទកំពុងតែកោះកៅដីនឹងជាងកំពុងធ្វើការយ៉ាងមមាញឹកបាទបងប្អូនឥឡូវធ្វើដំណើរទៅបន្តឥឡូវនេះខ្ញុំកំពុងឈរនៅលើប្រវត្តិបងប្អូន កំពុងចូលលើប្រវាវត្តចុងតបណាបងប្អូនបាទបងប្អូនសាសនាជាមួយនឹងខ្ញុំអឺរូបភាពនៅខាងលើប្រវាវត្តចុងតបគឺកំពុងតែរៀបចំអឺដើម្បីធ្វើបានមកចុះខាន់សីមានៅថ្ងៃខែខាងមុខនេះ បាទបងប្អូនឃើញហើយរូបព្រះពុទ្ធអង្គជីបាទរូបសំណាក់ព្រះពុទ្ធបដិមាព្រះពុទ្ធអង្គជីនៅលើប្រោហាបាទបងប្អូនទស្សនាក្បូរក្បាច់ខាងក្នុងប្រោហាគឺមានក្បូរក្បាច់រចនាបទខ្មែរយ៉ាងច្បាស់លាស់បងប្អូន បាទជាងកំពុងតែគូជាងកំពុងគូគំនូនៅលើប្រវៀបងប្អូនឃើញថាមានរូបគំនូជាច្រើនប្រតាំងដំណើរជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រង់អឺសាងបារមីនឹងអឺ ដំណើរជីវប្រវត្តិដែលព្រះអង្គបានជីសាងភ្នោះធ្វើទុក្កិរិយានិងត្រាស់ដឹងដាក់អាយុសង្ខារប្រោះបញ្ចវគិសម្ដែងធម៌ដល់ទេវតាបាទទីនេះគឺព្រះអង្គទ្រង់បច្ចេញមាបងប្អូន គឺអ្នកក្រេកសម្ដែងខោបាទជាងកំពុងតែគូបាទរៀបនឹងរួចរាល់បងប្អូន បាទរូបភាពខ្ញុំកំពុងឈរនៅខាងកើតប្រវាបងប្អូនខាងកើតប្រវាមើលពីខាងលើខឿនប្រវាមកចុះឥឡូវនេះជាងកំពុងតែបិទក្បាច់បងប្អូនបាទរៀបនឹងរួចរាល់បាទនេះគឺកម្មចម្ដៅដល់ឡើងនៅខឿនប្រវាខាងកើតពេលនេះធ្វើដំណើរបន្តទស្សនាជាមួយនឹងខ្ញុំមានថា បងប្អូនជាងនិងព្រះសង្ឃកំពុងតែរៀបទឹកថ្នាំបងប្អូនឡើងប្របងប្អូនបាទតាមការចន្ទើគឺឡើងពណ៌ក្រហមនិងមាសហើយឡៃពណ៌ពណ៌ហោពណ៌ខមនិងមាសបាទពណ៌ខមនិងឡៃមាសនេះណាបាទ ហើយឡាយនេះហើយឡាយញ៉ាំដែរកណ្ដាលមើលឃើញញ៉ាំណាខំឯងទឹកមានឡើងនេះមានកន្លែងទៅជាមនីកែមនីឥឡូវទស្សនាបន្តឃើញថាទ្វាចូលទៅរូងឧបោសិតចូលទៅខាងកណ្ដាលប្រវហេគឺធ្វើនឹងឈើបងប្អូនស្លាក់ អឺលក្ខជាក្បាច់ក្បូរក្បាច់ខ្មែរយើងសុទ្ធសាធប៉ុណ្ណោះអាចពីឈើឈើឈើថ្លៃបងប្អូនអារៀបនឹងរូតដល់ប្រហែលជា90%ជា100បងប្អូន90%ហើយ ឥឡូវនេះបងប្អូនធ្វើដំណើរទស្សនាជាមួយនឹងខ្ញុំបាទបងបងអួយនេះក៏ធ្វើអំពីឈើដែរបងប្អូនគឺមិនមែនបងអួយធ្វើអំពីបេតុងទេគឺអួយធ្វើអំពីឈើសុទ្ធតែម្ដងនឹងមានលក្ខណៈជាជើងទៀនណាបងប្អូនបាទ តាមជញ្ជាំងគឺមានប័ណ្ណក្បូរក្បាច់ខ្មែរយើងដែលផ្ដិតមកពីអង្គរនុបស័ព្ទផ្សេងផ្សេងពីរាជាណាចក្រកម្ពុជាគឺឃើញថាច្បាស់លាស់មែនទែនបងប្អូនឡើងទឹកថ្នាំពណ៌មាសនិងពណ៌ស្វាយបងប្អូនពណ៌ខៀវស្វាយយ៉ាងច្បាស់លាស់ឥឡូវនេះបងប្អូនធ្វើដំណើរជាមួយនឹងខ្ញុំដល់ទស្សនៈប្រជុំសសរគឺ របៀបជាជួរគឺមានបត់នឹងក្បាច់ផ្កាបងប្អូនអឺខាងក្រោមគឺមានសម្រីក្បាលសម្រីក្បាល3បងប្អូនឥឡូូវទស្សនាបន្តដល់មួយជុំជាមួយនឹងខ្ញុំ បាទគឺថាវត្តកំពុងតែធ្វើការយ៉ាងមមាញឹកដើម្បីឲ្យធ្វើឲ្យរួចរាល់ជាស្ថាពរដើម្បីរៀបចំនៅថ្ងៃបន្តចុះកាន់សីមានៅនៅខែខាងមុខបងប្អូនគឺតែប្រសងកំពុងតែធ្វើការលើទីស្ថាពរបងលៀបលៀបមួយថ្ងៃបានបានចំណរទេបង thì mà, mà ngã hơi mùi à lẹt nó không đậm lẹt đi thì lườn để tức thằng nam cái thay đấy nam mình đừng để thay để nên giống phim bình một cái in in nghĩa đó này, ừ. à ô phi à lâu nó ta miền núi <laughs> nên phò khom biết lại vào miền lận, sạt đấy cả cái về tức thằng nam với nam nó nổi đẹp á ប្រសង់កំពុងតែមកវាយឹកក្នុងការងារផ្លូវស្នាមប្របងប្អូននៅស្នាមប្រនៅរូបនាគដូចជាការដំណើរដល់ឡើងបាទបាញ់យកបាញ់ទឹកស្នាមមានម៉ាស៊ីនទៀតមានម៉ាស៊ីនទៀតនេះធុំទឹកស្នាមបងប្អូនធុំទឹកស្នាម ឥឡូវនេះកំពុងឈរខាងលិចប្រវហៀបងប្អូនខាងលិចសំកំពុងទទួលការខ្ញុំមានញឹកអឺសាប់នេះលិបកំបោនៅឡើយមិនតាន់ឡើងទឹកឆ្នាំបងប្អូនលិបបសោកំបោនៅឡើយមិនតាន់ឡើងទឹកឆ្នាំបាទពណ៌ក្រហមនិងលេងនឹងពណ៌ទឹកមាសបងប្អូនពណ៌ក្រហមលេងនឹងពណ៌ទឹកមាសគឺថាអឺ ពណ៌ខមលេខនិងពណ៌ទំនាស់ឃើញថាប្លែកៗមែនទេបងប្អូនហើយស្អាតទៀតផងហើយយើងនឹងកាត់បន្ថយនៅពណ៌ទំនាស់ប្រសាពណ៌ទំនាស់ថាជាពិតជាលួយថាជាខ្លាយបងប្អូនតែយើងលាបពណ៌ខមលេខទំនាស់យើងនឹងកាត់បន្ថយបានពណ៌ទំនាស់បន្តិចបាទឥឡូវនេះឃើញថាសំកំពុងតែធ្វើការហើយមានតែម៉ាស៊ីនបាញ់5 tem đó mà buồn từ một sân bánh tem đó từ lườm chiêng ờ, để những cua những bài từ là sang cơ từ những nam từ cái sang cua đòi nói là buồn liệt បងប្អូនមើលទស្សនៈទាំងអស់គ្នា លើនេះធ្វើដំណើរមួយជុំបងប្អូនបាទឥឡូវនេះរូបភាពនៅខាងជើងប្រវាដែលជាខួនបាទបងប្អូនកំពុងទស្សនាគឺខាងជើងប្រវាខួនគឺមានសត្វគ្រុឌបាទបងប្អូនរៀបជាជួរដើម្បីប្រនៅខួនរោងរបស់សត្វគ្រុឌ ប្រៅហៀនេះបងប្អូនគឺខាងក្រោមគឺមានខឿនបាទបាទទស្សនៈពហាយឡាយនឹងពជំនាញបងប្អូនពិតជាស្អាតមែនទែនពិតជាអឺអឺអណ្ដែតបងប្អូនអណ្ដែតក្បាច់ឡើងជាងដល់ឃើញថាក្បាច់ដែលឆ្លាក់គឺវាទឹកវាលើយើងឃើញថាអណ្ដែតអណ្ដែតក្បាច់ជាងយើងមើលឃើញដូចថា ចាប់អារម្មណ៍មែនទេបងប្អូនបាទខាងជើងខាងជើងប្រវៀបងប្អូនឥឡូវនេះកំពុងធ្វើដំណើរទៅខាងកើតប្រវិហារហើយកំពុងទៅលាបទឹកថ្នាំប្រចាំប្រចាំដែរតើបើប្រចាំប្រចាំកាយ thì cờ bác khe rất hơi này bằng đây ủa đó đó prah nè là như này prah này nhưng mà lặng srap này prah cái cầu mà đặt ủa sẽ tụt mà đặt à bà lơ tôi làm làm to thật sự làm to lên đi cùng phong châu khăn cả tờ riêng cùng ចូលកាន់កាប់ប្រភាគឺមានបលាំងដែល សាងសង់ស្រាប់រងចាំតម្កល់រូបសំណាក់ព្រះពុទ្ធដែលព្រះនិព្វានតែប៉ុណ្ណោះគឺរូបសំណាក់ព្រះពុទ្ធគឺឆ្លាក់ពីកឡើងបងប្អូនហើយស្ទូចមកដាក់តែម្ដងគឺมันมันមានធ្វើពីលើស្រាប់ទេគឺឆ្លាក់នៅខាងក្រៅក៏ខាងក្រៅហើយ ស្ទូចមកដាក់តែម្ដងហើយឡើងទឹកថ្នាំបងប្អូននេះគឺមានបលាំងស្រាប់បាទលើនេះធ្វើដំណើរបន្តបងសុខសប្បាយបងអើយបងបាត់ក្បាច់បងជាងកំពុងតែបាត់ក្បាច់បងប្អូនយូរទេបងយូរបងទៅទៅអានមកមកទឹកទៅឡើងមកទៅទៅមកទៅមកទៅទៅនេះគឺថាមកទៅមកទឹកឡើងចា បាយគីឡូច្បាស់ច្បាស់ហ្មងមើលនេះពីមុនណាគេឥឡូវគេគេចាក់នឹងគេមានពុំពុំស៊ីលីកូនណាគេដាក់ពុំចាក់ពុំទៅម្ដងមកពីពីមុនពុំបែងបងជាងមិនសិនដែរមិនបាក់ទេកុំចូលទៅបាត់ជីកកាលោកខែរបស់នោះអត់យ៉ាវណាទេហើយហើយបងចាំខ្ញុំដែរបងស្វាមខ្ញុំខ្ញុំខ្ញុំបើបើទេខ្លាចមិនចាំទេណាអត់ទៅកុំណា Ôi bọn đi mà một bọn bọn đi cái còi còi đó em. <laughs> nhưng mà cướp. nó cái đó nó bố quậy thô mò quậy tạng cái đó ở dù về trên chạm thế đọc nam làm đọc nam ấy nó bự đọc nam ấy bà cực đó đặt chỗ nó năm phiên bọn hai ngàn lẻ tư hai ngàn lẻ năm á đặt chỗ nó chập đầm búa đặt chỗ nó búa ồ oh. nó chứng bây giờ á ồ ở cái chuyện là lúc cái thứ tam vọt nhàm đấy chui bàn vọt hơn bàn bắn hơn bàn bạc ô bà thơm xa thế à បាទឥឡូវទស្សនាបន្តជាមួយនឹងខ្ញុំអឺឃើញថាជាកំពុងតែបាត់ក្បាច់នៅចំណែកណាដែលមិនតាន់ហើយឥឡូវបាត់ក្បាច់គ្រីប ឲ្យរួចរាល់ដើម្បីឡើងទឹកថ្នាំប្របងប្អូនព្រះសង្ឃគឺទទួលបន្ទុកខាងឡើងទឹកថ្នាំប្រទឹកថ្នាំប្រជំវិញប្រវហិដែលនៅសល់នៅមិនតាន់រួចរាល់នោះគឺប្រសង់ទទួលបន្ទុកខាងឡើងទឹកណាព្រោះចំណែកជាងគឺបិទក្បាច់និងអឺបាត់ស៊ីម៉ង់បាទសម្រួលនៅក្បាច់ដែលបាត់ឡើងនានា បាទឥឡូវនេះបងប្អូនធ្វើដំណើរទៅខាងក្រមបាទអឺឃើញថាជំវិញរបងខឿនប្រវាគឺមានដាក់នៅបង្គោលភ្លើងលក្ខណៈជារបងបងប្អូនបង្គោលភ្លើងលក្ខណៈជារបងអឺហើយមានតែអំពូលភ្លើងបងប្អូនពូលភ្លើងកំបែងបងប្អូនពេលយប់នឹងបើភ្លើងឃើញថាភ្លឺច្បាស់ល្អបាទ លើនេះធ្វើដំណើរទៅខាងលិចខាងលិចគឺមហាសាលបងប្អូនមហាសាលសម្រាប់ទទួលភ្ញៀវកិត្តិយសទាំងជិតឆ្ងាយវាដែលវត្តចាត់ចែងកម្មវិធីបានមកចុះចិត្តមកគឺទទួលភ្ញៀវមហាសាលកំពុងតែធ្វើនេះគឺមហាសាលប្រសង់មានប្រសាសន៍ថានេះគឺមហាសាលដើម្បីទទួលភ្ញៀវកិត្តិយសទាំងជិតឆ្ងាយ លោកយាយលោកតាពុទ្ធបរិស័ទមកពីគ្រប់ទិដ្ឋីគឺទទួលភ្ញៀវកន្លែងនេះពេលដែលបងប្អូនណាធ្វើដំណើរមកទស្សនាកំសាន្តនៅថ្ងៃបានបញ្ចុះសីមាគឺកន្លែងនេះគឺមហាសាទទួលភ្ញៀវគាត់ទៅយកទៅជិតឆ្ងាយជាងកំពុងតែធ្វើបងប្អូនចាក់បេតុងហើយនឹងធ្វើនៅដំបូលបាទបងដំបូលឥឡូវធ្វើដំណើរបន្ត ក្បាច់ស្អាតអសស្អាតមែនទេបងប្អូនអសពុំនេះស្អាតមែនទេបាទឥឡូវកំពុងឈរខាងលិចបែរទៅខាងបែរទៅទិសខាងកើតនេះខ្ញុំខាងលិចប្រៅហៀបែរទៅទិសខាងកើតបងប្អូនទស្សនាទាំងអស់ទៅនេះជាមួយនឹងខ្ញុំបាទឥឡូវនេះឈរខាងលិចបែរទៅខាងកើត បាទឃើញថាប្រវីពិតជាមានរូបភាពច្បាស់ល្អមែនតើបងប្អូនមើលហើយពិតជាចុកភ្នែកមែនតើបាទបាទរូបភាពនៅខាងត្បូងប្រវាបងប្អូន ខាងត្បូងខាងលិចបងប្អូនបាទឈើកំពុងតែរៀបបងប្អូនរៀបតឈើនេះប្រហែលជាឈើប្រៅហៀចាស់សសរប្រៅហៀចាស់គឺគឺដាក់ចោលឥឡូវនេះបានឆ្នៃនឹងរៀបឡើងធ្វើជាស្លាផ្សេងបងប្អូនឃើញថាឈើតនេះបងប្អូនបូកបញ្ចូលនឹងឈើប្រភេទថ្មីដែល នាំចូលពីបរទេសបាទ ទេឡំម៉ូតូទំត្រូអាมันហ៊ានជិះពីបដាដែរហ្នឹងឥឡូវតែតែមិនខ្ញុំមិនជិះលឿនទេឡាប់ទេជិះយូរឡាប់ទេ60នោះ